បាទសូមស្វាគមន៍បងប្អូនសិស្សានុសិស្សទាំងអស់បាទតោះឥឡូវយើងបន្តលំហាត់ ADN បន្តទៀតឥឡូវនេះជាភាគទី2ដូចសំមួយដងអញ្ចឹងខ្ញុំកែលំហាត់មួយខ្ញុំទុកមួយឲ្យបងប្អូនធ្វើសិក្សាស្រាវជ្រាវបើសិនជាអត់យល់បងប្អូនអាច comment នៅក្នុងវីដេអូខាងក្រោមនេះបានអញ្ចឹងវីដេអូនេះគឺសម្រាប់បងប្អូនដែលទៅតែនឹងរៀនហើយនឹងរៀនហើយមិនសូវស្ទាត់អាចត្រឡប់មកមើលម្ដងទៀត ដើម្បីកាន់តែច្បាស់ដើម្បីត្រៀមប្រឡងសញ្ញាបត្រវិទ្យុសាទុយៈភូមិហ្នឹងហើយអញ្ចឹងតោះបងប្អូនកុំឲ្យខាត់ពេលយូរខ្ញុំកែមួយលំហាត់គឺលំហាត់ទី3ទុកលំហាត់ទី4ឲ្យបងប្អូនធ្វើបន្តអញ្ចឹងក្នុងលំហាត់ទី3នេះគឺយើងប្រើប្រាស់ពីររូបមន្តរូបមន្តទី1គឺរូបមន្តចំនួនជំហានរូបមន្តទី2យើងរកប្រវែងតោះអូខេឥឡូវដើម្បីកិច្ចនៃលំហាត់ add-on បងប្អូនត្រូវតែដាក់បំរាប់វាសិនមកបាទបំរាប់ទឹកបំរាប់គេប្រាប់អីខ្លះបំរាប់បាទបំរាប់គឺគេប្រាប់ចំនួនជំហានណាគេប្រាប់ចំនួនជំហានស្មើមិនបាទគេប្រាប់ចំនួនជំហានស្មើប៉ុណ្ណឹងមកដាក់សញ្ញាស្មើមកដាក់ស្មើនឹងទេសញ្ញាស្មើយកមកគឺស្មើអញ្ចឹងតាមមកអឺយើងទៅរកអឹមបាទយើងរកអឹមតាមចំនួនជំហានអញ្ចឹងអឺ ដើម្បីរក m តាមចំនួនជំហានយើងប្រើរមុនចំនួនជំហានស្មើនឹង m ចែក20 m ចែក20អូខេយើងសេវិចារថាម៉េចតោះសេវិចារតាមលោកគ្រូអឺដោយនុយក្លេអូទីតនុយក្លេអូទីត20ទៅនឹងមួយជំហានបាទមួយជំហានបាទអញ្ចឹងគេបានអូនតោះគេបានចំនួនជំហាន ចំនួនជំហានបាទស្មើនឹងស្មើនឹងអី m ចែក20បាទ m ចែក20យើងទាញរក m បាទ m ស្មើអីគេចំនួនជំហានចំនួនជំហានបាទចំនួនជំហានគុណណាគុណខ្ញុំផាសញ្ញាផ្កាយដើម្បីចំនួនគុណឬក៏អិចក៏បានដែរគុណនឹង20បាទ ទឹក m ស្មើចំនួនជំហានគុណ20ដាក់មកគឺ430បាទគុណជាមួយនឹង20ស្មើបាទ3 2ដង6បាទជាងចំនួនជំហានស្មើនឹង m ចៃ20នាំ m ស្មើចំនួនជំហានគុណនឹង20ស្មើ430គុណ20អញ្ចឹង3 2ដង6បាទ 4 2ដង5 3ថែម0 2មកប៉ុណ្ណឹងអូខេតោះមកអ្នកនរអស់គ្នាដូចនេះយកមកបាទដូចនេះបាទ m ស្មើ m ស្មើ86 86.0 nucleotide ចប់សំណួរមួយតោះអូខេឥឡូវយើងបន្តទៀតគឺយើងរកប្រវែង ប្រវែងយើងរកតាមពីរបែបគឺយើងរកតាម m ក៏បានយើងតាមអឺចំនួនជំហានក៏បានឥឡូវខ្ញុំរកតាម m ដោយសារពីលើមកយើងរក m ហើយអញ្ចឹងយើងរកតាម m មកដោយនុយ nucleotide បាទ nucleotide 1មានប្រវែងបាទ0.34នាណូម៉ែត្រអញ្ចឹងណា ដោយនៅផ្លេតទី1មានប្រវែង0.34នាណូម៉ែត្រហើយ ADN ជាច្រវាក់ច្រវាក់ទ្វេបាទហើយ ADN ជាច្រវាក់ទ្វេគេបានបាទបាទយើងថែមបានរូបមុនដាក់អូខេតោះឥឡូវយើងចាប់ដើមជួសលេខជួសលេខមកតោះជួសលេខបាទជួសលេខគឺ86អូខេតា 86 00ចែកឲ្យ2ស្មើគុណបាទគុណ0.34ណាណូម៉ែត្របាទអូខេខ្ញុំអាចគុណឲ្យលេខប៉ុណ្ណឹងហើយដូចនេះមកហើយឃើញទេនេះចឹងហើយហើយអូខេអូខេវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេលំហាត់